អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរងការស៊ើបអង្កេតពាក់ព័ន្ធករណីមួយនេះអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ខាន់កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសបន្ទាប់ពីលោកត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង ប្រឆាំងប៉ូលីសនិងតុលាការក្នុងសន្ទរកថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ភាពតានតឹងកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសដោយក្រុមអ្នកគាំទ្ររបស់លោក បានប្រមូលផ្ដុំគ្នានៅខាងក្រៅផ្ទះបានប្រមូលផ្ដុំគ្នានៅខាងក្រៅផ្ទះរបស់គាត់ដោយបដិញ្ញាថានឹងទទួលខុសប្រសិនបើគាត់ត្រូវបានចាប់ខ្លួនចាប់តាំងពីត្រូវបានបណ្ដេញចេញពីតំណែងកាលពីខែមេសា លោកអ៊ីមរ៉ាន់ខាន់បានធ្វើការរិះគន់រដ្ឋាភិបាលនិងកងកម្លាំងរបស់ប្រទេស។ ប៉ូលីសប៉ាគីស្ថានបានបើកការស៊ើបអង្កេតទៅលើលោកអ៊ីមរ៉ាន់ខាន់ក្រោយពេលលោកចោទប្រកាន់អាញាធរថាបានធ្វើទារុណកម្មទៅលើជំនួយការរបស់លោកដែលត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ពីបទបះបោរនៅក្នុងសន្ទរកថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះលោកខាន់បានកោលទោសមេប៉ូលីសនិងចៅក្រមស្ត្រីមួយរូបចំពោះការឃុំខ្លួននិងធ្វើបាបមិត្តរួមបកដ៏ជិតស្និទ្ធរបស់លោកម្នាក់ លោកបាននិយាយថាអ្នកក៏គួរតែត្រៀមខ្លួនដែរព្រោះយើងនឹងចាត់វិធានការប្រឆាំងនឹងអ្នកដោយលោកសម្ដៅទៅលើមេប៉ូលីសប៉ាគីស្ថាននិងចៅក្រមក្រុមអ្នកស៊ើបអង្កេតប៉ូលីសបាននិយាយថាលោកខាន់ប្រហែលជាបំពានច្បាប់ ប្រឆាំងភេរវកម្មដោយសារតែធ្វើការគំរាមកំហែងប្រឆាំងនឹងមន្ត្រីរដ្ឋអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅផ្ទះរបស់គាត់ក្នុងទីក្រុង អ៊ីស្លាមាបាត់បន្ទាប់ពីព័ត៌មាននៃការស៊ើបអង្កេតបានផ្ទុះឡើង ដោយបដិញ្ញាថានឹងកាន់កាប់រដ្ឋធានីប្រសិនបើប៉ូលីសព្យាយាមឃាត់ខ្លួនគាត់ប៉ូលីសដែលមានវត្តមាននៅកន្លែងប្រមូលផ្ដុំបាននិយាយថា ពួកគេមិនមែនទៅដើម្បីចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីនោះទេប៉ុន្តែដើម្បីអនុវត្តច្បាប់និងរក្សាសណ្ដាប់ធ្នាប់នេះបើយោងតាមប្រភពព័ត៌មាន BBC ចាស់